អញនោះមានរឿងធំហើយនាយឧត្តមសេនីយ៍សៅសុខាຕົកពេល3ម៉ោងឲ្យសហព័ន្ធបាល់ទាត់អាស៊ី AFC និងម្ចាស់ផ្ទះឥណ្ឌាចេញលិខិតសុំទោសកម្ពុជាពាក់ព័ន្ធការមិនយកចិត្តទុកដាក់លើក្រុមកីឡាករបាល់ទាត់កម្ពុជាប្រមានចេញពីរាជធានីភ្នំពេញនាយឧត្តមសេនីយ៍សៅសុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅរុស្ស៊ីលថ្ងៃទី8ខែមិថុនាឆ្នាំ2022នេះតាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News បានប្រកាសទុករយៈពេល3ម៉ោងឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារការស្នាក់នៅរួមទាំងទង់ជាតិរបស់កម្ពុជាផងដែរនាយឧត្តមសេនីយ៍សៅសុខាបានប្រមានថាក្នុងរយៈពេល3ម៉ោងនេះបើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិដោយមិនធ្វើការប្រកួតនោះទេ សូមបញ្ជាក់ថានៅម៉ោង10យប់ថ្ងៃទី8ខែមិថុនាឆ្នាំ2022នេះក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួត ជាមួយជម្រើសជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះក្នុងជំនួបបើកឆាក Pool D នៃវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់ AFC Asian Cup 2022នៅកីឡដ្ឋាន Select នាទីក្រុងកលកាតាមុននឹងឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រមគោព្រៃកម្ពុជាបានទម្លាក់ក្រុមកោះកម្មរបស់សហរដ្ឋអាមេរិកទាំងពីរជើងកាលពីវគ្គ play-off ដោយលទ្ធផល3ទល់នឹង1នៅប្រទេសបារ៉ែនរីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រាត់វិញគឺមាន13ក្រុមរួមមានចិនស៊ីរីអូស្ត្រាលីអ៊ីរ៉ង់អារ៉ាប៊ីសាអូឌីតកាតាជប៉ុន អារ៉ាប់រួមកូរ៉េខាងត្បូងអ៊ីរ៉ាក់អូម៉ង់វៀតណាមនិងលីបង់ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។